ធៀងហុងសួរថាតើកម្មផលអ្នកដែលកើតមកគោហើយថ្លង់តើជាតិមុនគាត់បានសាងកម្មអីឲ្យដឹងថាអីហ្មងហ្នឹង គឺយើង ដឹងមិនច្បាស់ទេពីព្រោះយើងគ្មានអតីតាំងសញ្ញាណក៏ប៉ុន្តែយើងអាចដឹងត្រឹមថាវាមិនមែនជាផលរបស់កុសលកម្មទេ វាពិតជាផលរបស់អកុសលយើងដឹងត្រឹមប៉ុណ្្នឹងប៉ុន្តែកម្មអីហ្នឹង យើងដឹងវាមិនច្បាស់ទេប៉ុន្តែក្នុងកុសលគ្រាន់តែបរៀនថា អ្នកដែលកើតមកគួរថ្លង់ឬក៏កាយវិការអវយវៈអាអវយវៈមិនគ្រប់គ្រាន់ហ្នឹងគឺបដិសន្ធិដោយកុសលជា អមកមកកុសល អមកមកកុសលហ្នឹងគឺកុសលដែលមានកម្លាំងតិចឬថាពេលដែលយើងធ្វើកុសលហ្នឹង វាមិនល្អចប់ចុងចប់ដើមជាការល្អតែពីដំបូងរួចមកយើងបន្ទុះតោះយើងឡើងជ្រះថ្លាវិញទៅធ្វើឲ្យកុសលហ្នឹងវាអត់ពេញលេញពីព្រោះកុសលដែលពេញលេញហ្នឹងវាត្រូវប្រកបដោយកាល4បពចេតនាក៏ល្អកំពុងធ្វើក៏ល្អធ្វើលួចរួចហើយក៏នៅតែពេញចិត្តនៅក្នុងសេចក្តីល្អនោះហើយរហូតច្រើនឆ្នាំទៅក៏នឹកឡើងនៅតែជ្រះថ្លាបើប្រៀបទៅដូចស្រូវពេញទឹកចឹងពេញទឹកល្អវាឲ្យផលពេញចឹងទៅ ហើយដល់ទៅកុសលដែលឲ្យកើតគួរថ្លង់ឯជាដើមហ្នឹងអមកមកកុសលច្រើនតែជ្រះថ្លាតែពីដំបូងមានន័យសុបាយចិត្តដូចថាឲ្យទៀនដល់អ្នកក្រអីចឹងសុបាយចិត្តឲ្យពីដំបូងកំពុងឲ្យក៏ជ្រះថ្លាដែរប៉ុន្តែឲ្យរួចហើយខឹងប្រមាថគេយកអានេះឲ្យស៊ីមិនចេះខឹងមើងងាយគេចឹងទៅវាធ្វើឲ្យអកុសលដែលចិត្តអនុគ្រោះហ្នឹងវាថយចឹងកុសលបែបហ្នឹងធ្វើឲ្យកើតគោថ្លង់ឬក៏កើតមកវាមិនគ្រប់អីចឹងទៅ អានឹងមានសម្ដែងនៅក្នុង ផលរបស់កុសលនឹងចឹងតែឲ្យអាត្មាទៅចង្អុលថាកម្មអីត្រូវទៅផ្ទះកភ្លៀងគេអីត្រូវទៅធ្វើឲ្យគេថ្លង់ពីជាតិមុនអីអានឹងយើងហួសវិស័យដែលយើងគិតឃើញហើយផលរបស់កម្មជាអចិន្តាយៈកន្លែងហ្នឹងបន្តទៀតព្រះបុត្រាកាលពីថ្ងៃសុក្រ មុនខ្ញុំកណាបានសួរសំណួរដល់លោកគ្រូដែរតែដល់ស្ដាប់វិញអត់ឮវិញសោះមិនយ៉ាងម៉េចមិនដឹងយ៉ាងម៉េចទេ ហើយសំណួរនោះខ្ញុំកណាសួរថារាល់បនទៀនត្រូវតែរាប់បានមែនលោកគ្រូចាបើអាចជួយឆ្លើយម្ដងទៀតធិតពិតទៅ ការដាក់បាតវាជាកិច្ចវត្ត របស់ភិក្ខុសង្ឃដែលត្រូវដើរបិណ្ឌបាតរាល់ថ្ងៃទេវាមិនពិធីទេមែនទេណោះអញ្ចឹងណារឿងពិធីហ្នឹងមនុស្សអ្នកធ្វើអញ្ចឹងបើពិធីមនុស្សអ្នកធ្វើរាប់ក៏បានមិនរាប់ក៏បានពីព្រោះវាមិនមែនជាវិន័យបញ្ញត្តិស្អីក៏ដោយដែលមនុស្សអ្នកធ្វើមនុស្សអ្នកអត់ធ្វើក៏បានដែរវាមិនមែនជាវិន័យបញ្ញត្តិទេបាទ ឧទាហរណ៍ថាយើងមុនលោកធ្វើពិធីអីចឹងទៅអាថ្ងៃវាចិត្តដល់ហើយវាយើងជាប់រាប់បាតសិនវេសិនអីសិនលោកអត់ចង្ហាន់អានឹងមិនមានបញ្ញាទេចឹងជាចម្លើយហើយណាធ្វើក៏ធ្វើទៅមិនធ្វើក៏ហីទៅពីព្រោះរឿងហ្នឹងរឿងមនុស្សអ្នកធ្វើមានពាក្យប៉ុនអីទេលោកសំខាន់តែគេមុនទៅឆាន់វត្ថុបំណងគឺឲ្យឆ្អែតតែប៉ុណ្្នឹងឯងអូនេះសំណួរតពីមុនដែលថា បងស្រីជាពាក់លុយគេបខំឲ្យនាងរៀបការជាមួយម្ចាស់បំណុលដោយប្រាប់ទៅគ្រួសារថាតើសារគេអ្នកមានហើយគ្រួសារឪពុកម្ដាយនឹងក៏បខំឲ្យនាងការដែរដោយឃើញថាគេអ្នកមាននៅនេះតមកទៀតតែទំឃើញសំណួរវគ្គក្រោយនាងមានជំងឺបេះដូងត្រូវវះកាត់កណាចុងនេះដូចមិនមែនទេអូនហ្នឹងហើយ កណាចង់សួរលោកម្ចាស់គ្រូថាតើបងស្រីដែលយក ប្រាក់គេ ហើយបង្ខំប្អូននោះ មាន បាបដែរឬទេហាអាត្មាមិនមែនមិនគិតថាអ្នកសួរនឹងមិនដឹងទេប៉ុន្តែចង់ឲ្យអាត្មានិយាយទៅគេលោកគេភ័យអ្នកទាំងអស់គ្នាក៏អាចឆ្លើយបានដែរថាអំពើនឹងបាបឯប៉ុនតិចតិចខ្ចីលុយគេហើយអត់មានអីសងគេដើម្បីលួង ចិត្តគេយកប្អូនស្រីទៅឲ្យគេនោះណាបាបឯប៉ុនថាមើល បាច់ថ្មឆ្លើយទេហើយតើប្អូនស្រីដែលត្រូវបង្ខំនោះមានបាបកម្មអ្វីបានជាត្រូវមាន អាបាបអីនោះមិនដឹងទេ តែមិនមែនរឿងផលល្អទេបើគាត់ មាន ផលល្អគាត់មិនជួបចឹងទេតែឲ្យដឹងតែជាស្អីមកហ្នឹងដឹងច្បាស់ទេអាហ្នឹងបើសិនជានាងស្លាប់តើនាងទៅកើតទីណាអាហ្នឹងរឹតតែអត់ដឹងទៀតរឹតតែអត់ដឹងទៀតហើយ នឹងពយល់មិនក៏មិនច្បាស់ដែរសួរសាររឿងអត់ដឹងអាជាតិមុខហ្នឹងវាមិនដឹងឲ្យពយល់ថាម៉េចថាសូមឲ្យអាត្មាហ្នឹងពយល់ឲ្យច្បាស់ថាជាតិមុនធ្វើបាបអីអត់ដឹងហើយចុះងាប់ទៅទៅកើតស្លាប់ទៅទៅកើតឯណាអាហ្នឹងក៏អត់ដឹងដែរវាស្រេចថាថាទៅគាត់សន្សំកុសលបែបម៉េចនៅឥឡូវនេះតើគាត់រៀនបដិបត្តិអប់រំផ្លូវចិត្តគាត់បែបណា អាហ្នឹងអាហ្នឹងអាចអាចថាជួយបានដោយថាក្នុងស្ថានភាពបែបហ្នឹង តើប្អូននឹងក៏បីធ្វើចិត្តបែបណាហើយនឹងបើបានជួបគ្នាអាត្មាអាចជួយបញ្យល់បានប៉ុន្តែចង់សួរថាកម្មពីមុនស្អី it's over វិញធុនកណា កូនមិត្តរបស់ករុណាអាយុ30ហើយមិនហ៊ានយកប្តីទេតែប៉ុន្មានខែនេះកើតរោគខ្លាចទៅពេទ្យមិនមានកើតរោគអីទេ ទៅឲ្យលោកស្រោចទឹកឲ្យក៏បាត់ក៏មិនបាត់ទៀតហ្នឹងហើយតកើតភ័យមិនដឹងយ៉ាងម៉េចនឹកតែរឿងលោកស្រោចទឹកហ្នឹងតែមកនៅភ័យច្រើនអ្នកដែលស្ដាប់ថ្មយល់ភ័យច្រើនក៏ចឹងក៏ថាដំបូងឲ្យតាកើតភ័យ មិនដែលនឹកថាទៅរកអីខុសពីរឿងប៉ុណ្ណឹងទៅរកស្រោចទឹកទៅរកអីអីចឹងចឹងបានមួយថ្ងៃនេះស្មាតដឹងដំណឹងតាមបង ម្នាក់មិនបញ្ចេញឈ្មោះគាត់ទេហើយគាត់និយាយមកអាណិតអាណិតម្ដាយគាត់នឹងអាណិតអាណិតគាត់ដែរអាណិតម្ដាយគាត់ដែរគាត់ជឿអារឿងខុសហ្នឹងវាវាប្រហែលជា30ឆ្នាំហើយ ថាវាខ្លាំងវាបកែចេះចុះចង់បញ្ចប់មកឥឡូវអ្នកដែលគាត់ជឿហ្នឹងស្លាប់បាត់ទៅគាត់វាហេលហាលពីមុនគាត់គិតថាវាអស់ចាវាខ្លាំងអីកើតមហារាជទៅមានអស់ចាអីមួយមហារាជឲ្យដល់ពេលអញ្ចឹងគាត់អស់ហេលហាលហេលហាមដឹងទៅណាហើយអាយុគាត់កាន់តែចាស់លុយក៏អស់វ័យក៏ចាស់ព្រោះទីពឹងអីមិនឃើញ ចឹងបានប៉ាថាសាហាវណាស់អ្នកប្រើអារឿងចឹងចឹងដើម្បីយកលុយមនុស្សនេះសាហាវហ่ะគ្មានចិត្តសង្គ្រោះស្អីទេគ្មានទេពួកលុយវាបានស្រួលហ៎ម្ដោះចុះម្ដោះឡើងចឹងបានអាត្មាថាតើរំដោះគ្រោះឬបន្ថែមគ្រោះហើយមើលទៅអ្នកដែលខឹងអាត្មានិយាយរឿងហ្នឹងក្រៅពីអ្នកជឿរឿងហ្នឹងមានណានិយាយទេ អ្នកជឿរឿងហ្នឹងនិយាយខឹងអាត្មា អ្នករស់ស៊ីរឿងហ្នឹងក៏ខឹងអាត្មាដែរគ្មាននរណាម្នាក់ដែលបានស្ដាប់យល់ពីរឿងហ្នឹងមកខឹងអាត្មាទេគ្មានទេ អ្នកដែលដកខ្លួនពីរណ្ដៅនឹងរួចហើយគ្មានវិណាមកខឹងទេមានតែអរគុណហើយទៅមើល profile អ្នកថាឲ្យអាត្មាទៅទី1មិនហ៊ានដាក់មុខពិតទេនឹងទី1ទី2បើមានពិតទៅមើលទៅគឺគាត់ពងធ្វើអានោះឯង អានោះឯងអាកណប្រកេនជំរាបព័រមានចឹងថា អ្នករងគ្រោះច្រើនណាស់ដែលទីបំផុតសំបីតែជីវិតនឹងក៏គាត់ពិបាករក្សាដែរព្រោះសារវាអស់ហើយអស់ហើយលេងហើយជឿខ្លះជឿ20 30ឆ្នាំអីចឹងបូមលុយទៅរហូតលុយកាក់អីចឹងហើយអាត្មាថាបងគួរតែនិយាយសាធារណៈទៅឲ្យគេដឹងខ្លះគាត់ថាមិនហ៊ាននិយាយខ្លាច់ ប៉ះពាល់អារម្មណ៍ម្ដាយគាត់ពួកគាត់បាក់បាក់ទាំងអស់ឥឡូវនឹងដល់អ្នកប៉កែដែលគាត់ជឿនឹងស្លាប់បាត់ទៅគាត់ហេលហាលហេលហាលចឹងនឹងចេញទៅតាមច្រកណាទេអាត្មាឃើញថាប្រជាជនខ្មែរយើងរងគ្រោះព្រោះ ជំនឿផ្ដេសផ្ដាស់នោះដែលចេះតែខំនិយាយនោះប្រុសបានមួយមួយចឹងដែរ អ្នកឲ្យបានរួច ពីនឹងមកគាត់វាស្រឡះវាធូរចិត្តវាហើយអំពើនេះខុសពីអំពើដតីយករឿងបារមីនេះបារមីនោះយកមកបោកមនុស្សនោះណាជាអំពើដែលគេមិនងាយប្តឹងដាក់គុកកើតទៅទៀតព្រោះអីគេយកសិទ្ធថាគេជឿអីជឿទៅណាគេថាអញ្ចឹងសេរីភាពក្នុងជំនឿគេជឿអីជឿទៅ បើឯងលក់លហុងផ្សាយទៅពាណិជ្ជកម្មលហុងទៅគុំទៅតេះដៀលគេលក់ស្វាយវាទៅជាចឹងទៅឯងអ្នកផ្សាយនេះវាមិនមែនរឿងលហុងរឿងស្វាយមិនប៉ះទេវានិយាយត្រូវតែនិយាយឲ្យវាដឹងនិយាយឲ្យដឹងព្រោះឃើញអ្នកដែលកំពុងតែជឿហ្នឹងគាត់ជាជនរងគ្រោះគាត់មិនមែនអស់តលុយអស់ទាំងក្បាលទៅទៀតមិនបានអាត្មាថាអស់ទាំងក្បាលវាវាលែងមានអីគិតណា វាលែងអីមានអីគិតអីគេខាបយកអស់ហើយអស់លេងនៅសបកខ្លួនទៅទេអាខួរក្បាលគិតលែងយល់ហើយគិតលែងកើតហើយហើយមុំតដឹងខ្លួនម៉ែខ្លះ20ឆ្នាំខ្លះ30ឆ្នាំអស់អាលីងអាលួតហ្នឹងហើយហើយដឹងហ្នឹងក៏គាត់មិនដឹងថាទៅរកផ្លូវត្រូវឯណាទីវាជាប់អស់គំនិតគាត់ហ្នឹងវាទៅតែរឿងបារមីបាអីហ្នឹងអស់អាលីងហើយ ទ្រាំអស់ហើយវាអត់មានទុនអីមកគិតបកក្រោយអីវិញកើតកើតតមួម៉ៅកើតតខឹងកើតតាស្អីចឹងទៅអញ្ចឹងហើយបាន ព្រះសម្មាសម្ពុទ្ធព្រះអង្គប្រៀបធៀបថាភិក្ខុណាដែលទ្រុសតកូលភិក្ខុណាដែលដឹកនាំមិនដោយចិត្តបរិសុទ្ធមិនបញ្យលឲ្យគេយល់សច្ចធម៌នាំឲ្យគេជឿប្រទេសផ្ដាស់ហ្នឹងណា ព្រះអង្គហៅថាមហាចៅសាហាវជាងចៅប្លន់ទីក្រុងអាមិនបានអញ្ចឹងមើលទៅ3 10ភាគ1ផ្ដើមនិយាយពីមហាចៅ5អាមិនបានអញ្ចឹងព្រះអង្គថាណែអាចោចូលទៅប្លន់ទីក្រុងហ្នឹងយ៉ាងច្រើន វាយកទ្រព្យសម្បត្តិអស់ប៉ុណ្ណឹងទេ តែវានៅខ្លួនវានៅរស់តែបើចោសាហាវជាងនឹងទៀតវាកាត់ដៃវាកាត់ជើងតែបើចោសាហាវមែនតើយ៉ាងច្រើនវាសម្លាប់យើងប៉ុណ្ណឹង មានអីទេ តែអំពើរបស់ចោរនោះមិននាំឲ្យយើង បាត់កុសលធម៌ទេមិននាំឲ្យយើង មានមិច្ឆាទិដ្ឋិទេមិននាំឲ្យមនុស្សម្នានឹងទៅកាន់នរកទេក៏ប៉ុន្តែហេតុអីបានភិក្ខុដឹកនាំគេខុសនោះវាសាហាវជាងចោរប្លន់ទីក្រុងវាមិនអស់ទេអាទ្រព្យសម្បត្តិខាងក្រៅវាមិនអស់ទេស្អីខាងក្រៅក៏ប៉ុន្តែបាត់នូវទ្រព្យដ៏ប្រសើររបស់គេ គឺសទ្ធា បាត់ទ្របដល់ប្រសាររបស់គេគឺ សម្មាទិដ្ឋិមិនឲ្យក្រជាតិនឹងមិនតែឲ្យគេក្រក្នុងសង្សារវដ្តក្ររងថ្ងៃងើបមកវិញមិនឃើញទេអាជឿខុសនឹងអញ្ចឹងបាននៅក្នុងទោសទាំងឡាយយើងគិតថាអនន្តរិយកម្មធ្ងន់ណាអនន្តរិយកម្មធ្ងន់ណាទោសមកចន្លោះផែនដីបើធ្លាក់បងថានឹងស្ទើរទេបើតួនិយតមិច្ឆាទិដ្ឋៈធ្ងន់ជាអនន្តរិយកម្មទៀតអាវែងនោះណា អាតួវង្វេងមិនដឹងហេតុមិនដឹងផលមិនដឹងណាហេតុនាំឲ្យកើតទុកមែនទែនមិនដឹងណាហេតុនាំឲ្យកើតសុខមែនទែនរហូតដល់អត់យល់កម្មផលច្បាស់លាស់ហ្នឹងវែងនៅក្នុងហ្នឹងប្រកាន់ទិដ្ឋិមាននេះខ្លាំងហៅថានិច្ចតមិឆាទិដ្ឋិមានអកិរិយណតកទិដ្ឋិហ្នឹងអទិដ្ឋិហ្នឹងព្រះអង្គថាធ្ងន់ជាងអនន្តរយកម្មទៅទៀតធ្ងន់ណាស់ហ្នឹងងាយងាយចឹងហើយបានងាប់ទៅអ្នកហ្នឹង ខណៈអវជ័យនរៈគ្មានសំណាងកើតផងមិនដល់សំណាងមនុស្សខណៈអវជ័យនរៈគ្មានសំណាងកើតផងអាមិច្ឆាទិដ្ឋិហ្នឹងកើតនរៈក្រៅចក្រវាលនេះវិញធន់មិនឃើញជាសួរយ៉ាងម៉េចទេគ្រាន់តែរាយការណ៍ឲ្យអាត្មាដឹងប៉ុន្តែអាត្មាថាដឹងធ្វើម៉េចទេបើយើងវាអញ្ចឹង ពាក្យខ្មែរយើងថាតម្រៃក៏ខ្វាក់តម្រាក់វិឈួតទៅទាំងអស់តែគ្នាហើយថឹងធ្វើមិនអាត្មាប្រុសបានតែនិយាយបានតែអ្នកណាស្ដាប់អញ្ចឹងទៅស្ដាប់មិនបានចាំពុទ្ធសម័យក្រោយទៅអាត្មាមានពុទ្ធផងណាការសួរថា ធ្វើយ៉ាងណាអាចកាត់កាមឲ្យអស់ពីចិត្តបាននឹងវាមិនមែនយើងអ្នកធ្វើទេ សំខាន់វាទាល់តែបញ្ញានឹងវាកើតឡើងឃើញច្បាស់ថាវាមានទោសយ៉ាងណាសិនបើថាមិនទាន់ឃើញទោសវាដោយខ្លួនឯងទេពិបាកផ្ដាច់ណាឧទាហរណ៍ដូចយើងញៀនបរិយអញ្ចឹង ធ្វើយ៉ាងម៉េចឲ្យវាដាច់បរិយព្រោះអាតួញៀនបរិយហ្នឹងតួកាមដែរជារស័កតណ្ហាដែរជាតួកាមៈតួប្រាថ្នាតួញៀនដែរឃើញទេគេប្រាប់បហើបហើថាបរិយសុខខូចសុខភាពបរិយខូចសុខភាពអត់អត់ទេអត់បានទេអីអីប៉ុន្តែអ្នកខ្លះដល់ទៅថតសួរទៅឃើញលឹងប្រសោះអស់លីងតែពេទ្យប្រាប់ថាបើឈប់ជក់ទេយ៉ាងច្រើនមួយឆ្នាំទៀតងាប់ហើយ ដល់ឃើញច្បាស់ចឹងមកវិញដាច់បដ ாய் មានតាអ្នកខ្លះគាត់រដាច់មិនបានទេណែអត់អីបានអត់បរិយមិនបានទេអញ្ចឹងវាទាល់តែខ្លួនយើង នឹងវាឃើញទោសអារបស់ដែលខ្លួនឯងឆ្ងាញ់ហ្នឹងថាវាមានទោសកម្រិតណាអាហ្នឹងបានចិត្តញញើតចិត្តនឿយណាយចិត្ត អឺរាងចាលហ្នឹងវាវាកើតឡើងបើមិនតន់កើតអាឃើញនៅអផលរបស់វាច្បាស់ដោយខ្លួនឯងទេពីណាទៅបខំងាយទេមានតែប្រើច្បាប់ពលពតអាហ្នឹងមិនមែនទៅវ័យចិត្តថាឲ្យឈប់ណាអាហ្នឹងគាត់ខាំងតកាយក៏ប៉ុន្តែបើបញ្ញាហ្នឹងវាកើតឡើងឃើញច្បាស់នៅទោសរបស់វាហើយអាហ្នឹងវារអាខ្លួនឯងដូចថ្មធ្លាប់លើកឧទាហរណ៍ថ្មផ្ទាល់ហ្នឹង ថ្ងៃហ្នឹងវាវាថ្ងៃដែរហើយម៉ោង7:11អីប៉ុន្តែដោយសារបិទពអួចពេលល្ងឹតល្ងឹតឆាន់ណាទៀបបារាំងអឺមែនទេផ្លែទៅដោះឆ្ងាញ់ឆាន់ទៅឆ្ងាញ់ហើយអត់បើកពអួចឃើញល្មមមុំអញ្ចឹងដល់ឆាន់ឆាន់ទៅអាតកោវ៉ែវ៉ែវាសោបសោបបើកពអួចបើកភ្លើងមើលច្បាស់ទៅងាប់សិតតកោសឹងក្អួតមកវិញក្អួតវាមិនចេញទៅទៀតឃើញទេ វាទល់តែឃើញវាទល់តែឃើញច្បាស់អញ្ចឹងបាទពេលយើងកំពុងឆ្ងាញ់គេថាធ្វើម៉េចឲ្យបោះអានឹងចោលបោះអាម៉េចវាកំពុងតែឆ្ងាញ់មិនខំអត់ឃើញទោសវាផងអញ្ចឹងតើរៀនឲ្យឃើញទោសវាទៅបោះមិនបោះរឿងយើងដែរមានពីណាទៅប្រាប់ទៀតនៅពេលណាដែលយើងឃើញច្បាស់ហើយនោះពពុទ្ធបរៀនឲ្យតែឃើញច្បាស់ទេទុកឬមិនទុករឿងរបស់យើងសំសំផោះប្រុសពើ ខ្ញុំកណាស្ដាប់ចាស់គ្រូសំដែងថាមនុស្សស្លាប់អត់មានវិញ្ញាណណា ទៅទេមិនមនុស្សអាចទទួលកម្មខ្លួនឯងបានខ្ញុំកណាស្ដាប់យល់ថាវិញ្ញាណអាស្រ័យនឹងមនុស្សរស់តែអ្វីដែលអាចឲ្យយើងទទួលកម្មនោះបាននឹងត្រូវតែឆ្ងល់ចឹងហើយបើយើងអត់តន់រៀនបរមត្តឲ្យច្បាស់ថ្មពីមុនក៏អ្នកប្រតិកម្មរឿងហ្នឹងដែរហើយមនុស្សដែលថ្មប្រតិកម្មជាមួយហ្នឹងគឺលោកគ្រូអគ្គបណ្ឌិតបុត្រសវងកាលនោះ អាត្មារៀននៅវិទ្យាល័យព្រះសរាមរិទ្ធហ្នឹងអាត្មាប្រែអឺធម្មបទរឿងរ៉ាវច្រើនណាអាហ្នឹងវាជាង400រឿងនោះហើយអឺប្រែសុទ្ធអឺមង្គលវិសុទ្ធមេអីខ្លះទៀតនិយាយតែពីរឿងច្រើននៅក្នុងសុទ្ធមេនិយាយធัวខ្លះមានខ្លះធัวច្រើនដែរតែវាមិនសូវយល់កាលនោះតែរឿងរ៉ាវច្រើន នៅក្នុងអឺ ធម្មបទហើយនឹងមង្គលដូចថាអ្នកនេះធ្វើបាបហើយបដិសន្ធិក្នុងនរកនោះធ្វើបុណ្យអីបដិសន្ធិក្នុងទេវតាអញ្ចឹងទៅហើយដល់កាលហ្នឹងលោកគ្រូកែអំដិតគាត់ស្វាផ្សាយតាមវិទ្យុជាតិគាត់លើកពាក្យថាកម្មមានវិបាករបស់កម្មមានប៉ុន្តែបុគ្គលអ្នកទទួលកម្មហ្នឹងវាអត់មានអាត្មាថាជុំអាចារ្យណានិយាយផ្ដេសផ្ដាស់ ហើយគាត់និយាយថាដល់ពេលដែលវាស្លាប់វាចកតិទៅវាមានតែវិបាកកម្មទៅវាកើតឡើងមានពីណា ទៅកើតអត់ផងថ្មអ្នកថាកាលនឹងថាហើយថាទៀតខ្ញុំងាប់អាចារ្យណានេះមកនិយាយធួលប់គេលប់ឯងអស់អញរៀនច្បាស់ចេះដូចវិសាខាអីបដិសន្ធិនៅឋានដុសិតអីអីចឹងហ្នឹង មិនក៏មិនក៏ថាអត់មានសត្វទៅកើតបើកពីនិយាយច្បាស់ចេះណាយើងសិក្សាដែរក៏ប៉ុន្តែយល់វាអត់ដល់ដូច្នេះថ្មយល់ពីអារម្មណ៍អ្នកសួរយល់ពីការគិតរបស់អ្នកសួរថាពូថ្មធ្លាប់នៅក្នុង អំឡុងនឹងដែររហូតដល់ថ្មយល់ពីបរមត្តធម៌ទៅបានដឹងថាអ្នកដែលភ្លើនោះមិនមែនគាត់ទេ គឺថ្មនឹងឯង ដែលយើងយល់បញ្ញត្តិនិងបរមត្ថវាអត់ច្បាស់នឹងនៅក្នុងពសូតព្រះអង្គនិយាយដោយច្រើន ជាបញ្ញត្តិជារឿងជាដកឯងនិយាយជាបញ្ញត្តិក៏ប៉ុន្តែនៅក្នុងពាក្យហ្នឹងក៏មិននិយាយច្រឡំដែរអត់ដែរនិយាយថាវិញ្ញាណណានតូលទៅផងគ្រាន់ថាគាត់ក៏ចកតេទៅ រួចបដិសន្ធិនៅ ក្នុងភពនេះភពនោះតែអត់មាននិយាយថាទៅទេ អត់មាននិយាយថាទៅក្នុងកាពីអត់និយាយថាទៅតែយើងច្រឡំខ្លួនឯងថាងាប់ហើយទៅ យើងថាខ្លួនឯងហ្នឹងហ្នឹងហើយដូចថ្មធ្លាប់ និយាយចឹង ដូចថាអឺឥឡូវថ្មកំពុងតែឡាយកំពុងតែផ្សាយផ្ទាល់ចឹងនិយាយពីអ្នកដែលកំពុងមើលថ្មថ្មគិតថាមិនតិចប្រទេសទេមាននៅអាមេរិក មាននៅកាណាដាមាននៅ ឯនេះមាននៅឯនោះសុទ្ធតែមានស្អីទៅឥឡូវនេះអ្នកទាំងអស់គ្នាឃើញរូបថ្មយ៉ាងច្រើនយឺតយឺតជាងថ្មនិយាយមួយផ្លេតទេហើយមិនមែនទៅតែបន្ទឹះទេគឺទៅ spread around the world យើងដឹងហើយថាបើសំឡេងនេះវារត់ទៅ តាមធម្មជាតិរបស់វាបើថារត់ទៅចុះយើងមើលមើលដូច មកពីក្មេងធ្លាប់ឃើញគេដំស្អីប៉ាំងមកសទុះចឹងទៅបានបានឃើញបានលឺសំឡេងអានេះធ្លាក់មកសទុះបានលឺប៉ោះចឹងណាអអឺកាលសមារដ្ឋកម្ពុជាឲ្យទៅយប់យប់ថ្មមើលទៅបឹងឃើញក្របកភ្លើងតែញឹកគេបាញ់សัตว์បាញ់លេងពោះកភ្លើងសេនាជនអីគេកាន់ឃើញរកកភ្លើងទ្រូតចឹងទៅលុតភ្លឹបចឹងទៅបើសទុះបានលុតទុំ អាហ្នឹងគាត់ថាចង្ងាយប្រហែល2គីឡូ3គីឡូពីយើងហើយចុះអានេះណាមកខាងផែនដីម្នាក់នៅអាមេរិកមកខាងផែនដីម្នាក់ពីនេះនៅនេះយប់មនុស្សថ្ងៃនេះមិនកុំកុំអាផ្លេតលឺអញ្ចឹងអញ្ចឹងសលេងនឹងរត់ទៅដែរសំបីតែអាសលេងខកកំភ្លើងក៏វាមិនមែនរត់ទៅដែរស្មានថានិយាយរត់ទៅតែពេលវាញ័រតាមអាកាសធាតុទៅទេវាមានសំលេងនឹងរត់ទៅវាកាន់តែញ័រតអញ្ចឹងតែលមុំតែយើងមើលឃើញហ្នឹងក៏វាយឺតប៉ុណ្្នឹងឯង អញ្ចឹងបើសិនជាអាសំលេងហ្នឹងវាទៅមែនណាត្រូវមួយថ្ងៃអីណោះមកយប់មួយថ្ងៃបានទៅដល់អាមេរិកសលេងអាត្មាហ្នឹងពួកយន្តហោះអាចលឿនជាងសំលេងហ្នឹងនៅតែ2ថ្ងៃអីបានទៅដល់ចឹងវាអត់មានសំឡេងណារត់ទៅទេរូបអាត្មានេះក៏អត់មានរត់ទៅដែរ អានោះវាគ្រាន់តែថតចម្លងពីយ៉ាងងាយតាណាអាប្រព័ន្ធរបស់វាគ្រាន់ថតចម្លងពីយ៉ាងងាយតាអងតែនវាហ្នឹងមានរូបណារត់ព្រុចចូលទៅឥឡូវមើលរូបអាត្មាដែលកំពុងមើលឃើញមានរត់ទៅណាហ្នឹងអត់មានទេក៏ប៉ុន្តែវាកើតព្រោះអាស្រ័យបច្ច័យតគ្នាអញ្ចឹងមានអានេះទៅអានោះមានប៉ុន្តែនេះនៅតែនេះទេអានោះ ថ្មីទេឃើញទេ រូបដែលកំពុងឃើញអ្នកទាំងអស់គ្នាកំពុងឃើញហ្នឹងជារូបចេញពីទូរស័ព្ទរបស់អ្នកទាំងអស់គ្នាទេមិនមែនរូបចេញពីអាត្មាទេជារូបថ្មីនៅក្នុងឯងមិនមែនរូបចាស់ពីនេះទៅទេអត់ទេចឹងបើថារត់ទៅរត់ទៅតាមណា មានខ្សែមានអីអោះអត់មានលីងតទេចាស់ឃើញទេវាគ្រាន់តែប្រព័ន្ធដែរមានស្អីរត់ទៅអាថាវិញ្ញាណចុះវាអត់រូបរត់ហើយចាស់រូបនេះ អាមានរូបនេះរត់ទៅតាមណាវាមានទេថតចន្លងវាយ៉ាងងាយហ្នឹងណាបើយល់អាហ្នឹងយល់ប៉ុន្តែមានអានេះទៅមានអានោះណាធัวឃើញទេមានអានេះកើតឡើងទៅមានអានោះប៉ុន្តែអានោះមិនមែនអានេះអានេះក៏មិនមែនអានោះដែរតែមានអានេះទៅមានអានោះហ្នឹងហើយអាត្មាយល់យល់ពីបេះដូងអ្នកសួរឯងព្រោះអាត្មាវាធ្លាប់ចឹងដែរនៅពេលអាត្មា ឈប់ឆ្ងល់អាហ្នឹងបានដឹងថាអូយខ្លួនឯងល្ងងដែរកាលពីយើងថាគេល្ងងស្មានតែខ្លួនយើងចេះដល់ពេលយើងដឹងអាហ្នឹងបានដឹងថាអូអញកាលហ្នឹងល្ងងសតអញ្ចឹងហើយបានធម្មកថាដែលពុទ្ធសាសនាទល់តែច្បាស់បរមត្តបើត្រឹមតែចេះគាថាចេះប្រវត្តិចេះកងធัวចេះឲ្យសាមញ្ញហ្នឹង ព្រះអង្គមិនហៅធម្មកថាទេព្រោះវាចែកអត់ដាច់ចឹងចែកវាអត់ដាច់ចឹងឃើញអាត្មាការនឹងរៀនបានច្រើនដែរតើផ្នែកពុទ្ធិកៈនឹងកម្ពីដែលគេប្រែឥឡូវមិនប្រែច្រើន ជាងខ្មែរប៉ុន្មានទេព្រោះអាត្មារៀនអឺក្នុងសាលាមុំក្រៅសាលាអាត្មាប្រែបានច្រើនទៀតប៉ុន្តែដល់រាប់ណាមិនតន់ច្បាស់បរមត្ថធោះចែកអានឹងអត់ដាច់ទេ ចឹងមិនមិត្តភក្តិអាត្មានឹងឆ្ងល់រឿងនឹងដូចអាត្មាថាងឧទ្ទិសចំពោះវិញ្ញាណខណ្ឌនឹងវាចេះចុះគាត់សួរមកថាចុះពេលដែលនៅក្នុងភពថ្មីមានវិញ្ញាណអត់មានបដិសន្ធិអត់ថាមានតែមិនក៏ថាឧទ្ទិសចំពោះវិញ្ញាណខណ្ឌអត់បានហើយចុះវិញ្ញាណខណ្ឌវាចេះនៅតែឯងអត់រូបកើតអាងដូចចែកវាអត់ដាច់គ្នាមិនមែនចង់អញ្ចឹងទេក៏ប៉ុន្តែដោយសារអត់មានទុនបរមត្តនឹងចែកអានឹងវាអត់កើត ហៅវិញ្ញាណខណ្ឌមកឧទាហរណ៍ដូចប្រែតអញ្ចឹងថាឃ្លានណាឃ្លានណាបានស្អីជាតួឃ្លានយើងសិក្សាពីស្អីជាតួឃ្លានតួឃ្លានគឺទុក្ខវេទនាឧទាហរណ៍ដូចជាអឺនៅពេលដែលយើងឃ្លានដោយសារអីជាតិអាស៊ីតវាដុចសាច់ដុតសាច់ក្រពះមនុស្សកាត់សាច់ក្រពះហើយលែងដឹងឃ្លានហើយអាត្មា ទៅថៃជួបអ្នកកាត់ក្រពះគាត់អត់ឃ្លានផងប៉ុន្តែពេទ្យគេឲ្យ ហូបរហូតដាក់បន្តិចបន្តិចអារបស់កិនហើយហ្នឹងអូបើអស់កាពះសម្រាប់កិនហើយមានឃ្លានណាសួរថាគាត់នៅរស់អត់គាត់ នៅ មានវិញ្ញាណអត់នៅចុះមិនឡើងឃ្លានទៅថាវាអស់កាពះឃើញអត់អញ្ចឹងប្រែតដែលវាឃ្លានហ្នឹងវាទល់តែមានកាពះហើយកាពះជារូបឬក៏ជានាម ជារូបហើយចុះបើគ្នាកើតជាប្រែតហៅតែវិញ្ញាណមកអត់ហៅកាពះមកទេចុះឃើញទេអាហ្នឹងដែលយើងអត់យល់ ទៅយើងរហងៃគឺយើងមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណអាមិនក៏យើងមិនហៅថាអូសូមវិញ្ញាណទាំងអស់គ្នាស្ដាប់ព្រោះពេលស្ដាប់នេះគឺទូវិញ្ញាណមែនហើយអ្នកទាំងអស់គ្នាស្ដាប់នេះទូមើលឃើញអាត្មានោះក៏ទូចក្ខុវិញ្ញាណនេះទូវិញ្ញាណដែរឃើញទេទូវិញ្ញាណខណ្ឌដែរអាកំពុងស្ដាប់នេះក៏ទូវិញ្ញាណខណ្ឌដែរមិនបានអាត្មាថា ចម្រើនពរចំពោះវិញ្ញាណខណ្ឌទាំងឡាយដែលកំពុងលើសំឡេងអាត្មាមិនអាត្មាថាចម្រើនពរចំពោះអ្នកស្ដាប់ និយាយបញ្ញត្តិបានវាស្ដាប់គ្នាបានប៉ុន្តែតរៀនបំរៀននៅនៅមយលចឹង